សម្ពយុទ្ធរវាងកងទ័ពកម្ពុជាចិនធ្វើឡើងដើម្បីផ្លាស់ប្ដូរបទពិសោធន៍គ្នាពុំមែន ជាការគំរាមកំហែងដល់ប្រទេសដទៃឡើយសាកលវិទ្យាល័យអាស៊ីអឺរ៉ុបជំរឿនល្អបំផុតសម្រាប់ឱកាសការងារ កងទ័ពកម្ពុជា និងកងទ័ពចិននឹងធ្វើសមយុទ្ធរួមគ្នា ចាប់ពីថ្ងៃទី23ដល់ថ្ងៃទី8ខែមីនាឆ្នាំ2023នេះដើម្បីផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក និងដើម្បីលើកកម្ពស់សមត្ថភាពរបស់កងទ័ពកម្ពុជាពុំមែនធ្វើឡើងក្នុងគោលបំណងគម្រាមកំហែងដល់ប្រទេសណានោះឡើយថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី21ខែមីនាឆ្នាំ2023ឧត្តមសេនីយ៍ថោងសូលី ម៉ូអ្នកនាំពាក្យអគ្គបញ្ជាការកងយុទ្ធពលខេមរៈភូមិន្ទបានឲ្យដឹងថាកងទ័ពកម្ពុជាជាង500នាក់និងកងទ័ពចិនជាង200នាក់នឹងធ្វើសម្ពយុទ្ធរួមគ្នាដែលមានឈ្មោះថានាគមាស2023ក្រោមប្រធានបទប្រណិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំធំនិងការជួយសង្គ្រោះមនុស្សធម៌នៃកងទ័ពប្រទេសទាំងពីរកម្ពុជាចិន លោកឧត្តមសេនីយ៍បន្តថាការធ្វើនេះ គឺជាការគ្រោងទុកជាយូរណាស់មកហើយ រវាងកងទ័ព នៃប្រទេសទាំងពីរពុំមែនធ្វើឡើងដោយចៃដន្យនោះឡើយលោកអាដាមស្នៃបានបញ្ជាក់បន្ថែមទៀតថា កងទ័ពទាំងពីរបានឯកភាពគ្នាធ្វើសម្ពយុទ្ធនេះនៅមជ្ឈមណ្ឌលវឹកវើរបស់កងរាវុធហត្ថភ្នំជំរំរីករាយស្ថិតនៅ ក្នុងភូមិសាស្ត្រឃុំពីមស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំងខណៈសម្ពយុទ្ធនេះគឺជាការផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរក្នុងការលើកកម្ពស់ទំនាក់ទំនងល្អនិងបង្កើន ចំណងសាមគ្គីភាពមេត្រីភាពការបណ្ដុះបណ្ដាលចំណេះដឹង ចំណេះធ្វើផ្លាស់ប្ដូរបទពិសោធន៍ចេះសម្របសម្រួលចេះរស់នៅនិងធ្វើការងាររួមគ្នាជាមួយជាតិសាសន៍ជាច្រើនក្នុងពេលធ្វើប្រតិបត្តិការរួមគ្នាក៏ដូចជាឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ដែលមិនមែនជាប្រពៃណីជាដើមបើតាមអ្នកនាំពាក្យរបស់អគ្គបញ្ជាការនៃកងយុទ្ធពលខេមរៈភូមិន្ទរូបនេះបានបន្តផងដែរថាសមយុទ្ធនាមាសរវាងកម្ពុជា ប្រជាចិនគឺបានធ្វើឡើងតាំងពីឆ្នាំ2016រហូតមកដល់ពេលនេះគឺមានចំនួន4លើករួចមកហើយគឺនៅក្នុងឆ្នាំ2016 2018 2019និងឆ្នាំ2020ភាគីទាំងពីរបានផ្អាកចំនួន3ដងគឺនៅឆ្នាំ2017ដោយជាប់រវល់ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀននិងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ2021និងឆ្នាំ2022ដោយ